តែប្រហែលថ្ងៃមុនខ្ញុំចូលទៅបដៅនៅក្នុងអាដែងនៃ page របស់គុណខ្មែរណាទៅចាប់ផ្ដើមឌីលថាអាកបីបូខៅមកដល់កម្ពុជាហើយទោះបីជាបូខៅគាត់មកឬមិនមកទោះបីបូខៅគាត់ធ្វើអេរិយាបថបែបណាក៏ដោយក៏ប៉ុន្តែយើងអត់ត្រូវមានអេរិយាបថបែបនេះឆ្លើយតបជាមួយបូខៅទេ ទុកឲ្យបូខៅគាត់និយាយខ្លួនឯងតោះរឿងរបស់គាត់ប៉ុន្តែពេលដែលគាត់មកកម្ពុជា យើងផ្ដល់នៅការគោរពស្វាគមន៍ចំពោះគាត់ណាស្វាគមន៍ចំពោះគាត់បើមិនជាគាត់មកណាចេះនិយាយទៅឌីលគេអាចក្បីខ្មៅបូខៅមកដល់កម្ពុជាណាវាជារឿងដែលមិនមែនជាគុណធម៌អ្នកកីឡាហើយក៏មិនមែនគុណធម៌របស់ ប្រជាជាតិកម្ពុជា ហើយវាកាន់តែមិនមែន ជាគុណធម៌នៃម្ចាស់ផ្ទះដែលត្រូវទទួលភ្ញៀវទេតែត្រូវទទួលភ្ញៀវណាចឹងប្រឈប់ទៅប្រឈប់ទៅរឿងបញ្ហាបូខៅរឿងបញ្ហាស្អីស្អីហ្នឹងអាដាមនាយករដ្ឋមន្ត្រីប្រយុទ្ធច័ន្ទអូចាគាត់ក៏ប្រាំផ្ញើជាមួយកីឡាករកីឡាការីរបស់គាត់ដូចគ្នា ហើយយើងក៏ប្រាំផ្ញើជាមួយកីឡាករកីឡាការីរបស់យើងដូចគ្នាហើយរៀងរាល់ដែលខ្ញុំជូនដំណើរអ្នកទាំងអស់គ្នាទៅប្រកួតនៅប្រទេសក្រៅខ្ញុំតតែងតែប្រាំផ្ញើថាកុំភ្លេចថាអ្នកទាំងអស់គ្នាទៅតំណាងឲ្យប្រជាជន16លាននាក់ណាហើយប្រសិនបើពូខៅត្រឡប់មកមកកាន់កម្ពុជាគាត់មិនមែនមកក្នុងឋានៈខ្លួនគាត់ម្នាក់ទេគាត់មានប្រជាជនថៃ60លាននាក់ 60មិនិតនេះត្រូវចងចាំលើកន្លែងនេះលើកន្លែងនេះអានឹងជាចំណុចដែលវាល្អមិនមែនគ្រាន់តែជាលំនៅឋានដ៏កក់ក្ដៅប៉ុណ្ណោះទេ តែជាទីកន្លែងដែល អាចសម្រាកលំហែរំសាយរាល់ទុក្ខកង្វល់អារម្មណ៍ស្មុគស្មាញបន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃ គឺជាទីឋានពោពេញដោយសេចក្តីសុខសុភមង្គលជានិរន្តរ៍